ញរលកទុកត្រាំងនេះនឹកឃើញទៅដល់រឿងមិលិនទឹកបញ្ហាបញ្ហាទៅណាបាទត្រង់ចំណុចដែលអ្នកកសិនលោកបានទៅពិភពអស្ចារ្យបន្ទោសទៅទៅបោកកាទេលបោកបងពរទៅឃើញទឹករលកនោះលោកប្រាថ្នាថាជាតិក្រោយនឹងសូមឲ្យកើតជា ទឹករលកអើបោកក៏អំណាចទឹករលកហ្នឹងណាមានអំណាចខ្លាំងណាថាសូមឲ្យមានប្រាជ្ញាដូចជាទឹករលកចឹងអញ្ចឹងបានជាក្រោយមកលោកខ្លាយទៅជាព្រះលិនអឺដល់លោកព្រះខោនោះដែលជាគ្រូនោះអើគឺសូថាគូននេនហ្នឹងឲ្យមានសេចក្តីប្រាថ្នាអញ្ចឹងក៏ព្រះអង្គប្រាថ្នាថាចឹងជាក្រោយលោកប្រាថ្នាកើតជ្រះច្រាំងខ្ទប់ទៅបីរំទុបប្រឡោកអើអញ្ចឹងបាន ក្រោយមកសរជាតិក្រោយលោកក៏បានខ្លាយទៅជាកណៈកសេនឹងដើម្បីទប់អាបស្នារបស់កម្មនិនរបស់ស្រ័យដើម្បីសង្គ្រោះព្រះចៃកពុទ្ធសម័យនោះឲ្យឲ្យមានពុទ្ធសាសនាគង់ព័រមាននៅរហូតមកហ្នឹងហើយបណ្ដាលទៅឃើញទៅដល់រឿងព្រះមិលិនតែបញ្ហាទៅណាហ្នឹងហើយតែព្រះមិលិនខ្លួនអ្នកប្រទេសហ្នឹងហើយការតជាតិហ្នឹងក៏បង្ហាញមកចឹងអឺនឹកឃើញទៅដល់គូធរ គឺជាផ្នែកមួយដ៏ល្អហើយមើលឃើញទឹករលកនឹងអំណាចខ្លាំងមែនទោះបីច្រាំងទុកយ៉ាងមែនក៏ប៉ុន្តែឆ្លៀតបន្តបាញ់ឡើងក៏ប៉ុន្តែត្រូវតែចំណោះនៅក្រោមច្រាំងទោះបីច្រាំងនឹងថាមានអឺរងរបួសខ្លះដោយឆ្នាំកាហេងកាហូងច្រាំងទៅណាទោះបីថ្មក៏ដាច់ប៉ុន្តែនៅអាចទុកជាប់បាទបានន័យថា ទុកបានដោយប្រើបញ្ញានឹងដល់ព្រាវផ្លាយជាបំផុតដើម្បីទុកពលព្រានេះជារឿងមួយនៅក្នុងរឿងពុទ្ធសាសនាដែរប៉ុន្តែខ្ញុំបានមកឃើញនៅទីនេះអាចធ្វើនៅឃើញដល់ចំណុចហ្នឹងថាជាធ្វើការប្រៀបធៀបទៅដោយធម៌ទាំងឡាយដែលយើងបានឃើញមិនមែនជាការសម្លាយព្រៃស្អាលធ្វើឲ្យព្រៃទៅដល់អឺស្មាចង់សុំកាត់ត្រង់ចំណុចរលកខ្ទប់ច្រាំងហ្នឹង បើយើងអំពីនិយាយអំពីសិទ្ធិប្រជាពលរដ្ឋខ្មែរក្រមយើង យើងឃើញថាកំពុងតែមានសន្ទុះនៃរលកយុវជនរបស់យើងតើការប្រៀបធៀបសន្ទុះនៃយុវជនរបស់យើងនិងប្រជាពលរដ្ឋយើងកំពុងតែយល់អំពីសិទ្ធិរបស់ខ្លួនដោយអំណាចនៃការផ្ញើសារអំពីទូរទស្សន៍ KK CCTV របស់យើងណាតើ បងអាចប្រៀបធៀបថាសន្ទុះយុវជននិងប្រជាពលរដ្ឋខ្មែរក្រម យើងអាចមានកម្លាំងដោយមហាសមុទ្រ ដូចលែងទឹកខ្ទប់រលកខ្ទប់ច្រាំងទេបងបាទប្រៀបដូចអញ្ចឹងដែរឃើញរលកនៃការយល់ដឹងរលកនៃការតស៊ូវិញមិនថារលកមកដល់ទីកំណត់ណាមួយដល់ទីកំណត់មួយបានន័យថាជាចំណុចចុងក្រោយអាចំណុចចុងក្រោយនៃការតស៊ូទេណាបាទប៉ុន្តែរលកចេះតែមកបន្តជារហូត អញ្ចឹងមកជាបន្តរហូតទៅដល់មកទីនឹងកម្ដោះក្រាំងបោកបោះមើលព្រះអង្គមើលទឹកបាច់សាចមកលើផែនដីផែនដីនឹងគឺថាត្រូវតែហូរសັບទៅទីកន្លែងបានន័យថា នៅក្នុងទីកោមរដ្ឋាភិបាលការតស៊ូរបស់រលោកនេះធ្វើឲ្យជ្រួតជ្រាបទៅដល់ថ្នាក់ដឹកនាំនោះឲ្យបានជ្រួតជ្រាបយល់ដឹងអញ្ចឹងទឹករលោកនោះវាទៅមកដើមបាទដើមនៅក្នុងគួររដ្ឋាភិបាលថ្នាក់ដឹកនាំកម្មាភិបាលនោះក៏តែរលោកនោះបន្តហូរមកជាសំសំហើយក៏ត្រូវមានខ្យល់ជាជំនឿបាទខ្យល់ទេណាបាទបាទតែមកអញ្ចឹងទៅមកដល់មានខ្យល់មួយបុកខ្លាំងមកបាទធ្វើឲ្យជ្រួតជ្រាបខ្លាំង បាទព្រះអង្គនេះសំដៅទៅលើបញ្ហាណាមួយហើយយើងខែជួយជ្រោមជ្រែងពីសហព័ន្ធខាងក្រៅសហព័ន្ធខាងកម្ពុជាក្រមនៅបរទេសហើយនឹងនាំតំណែងនេះទៅឲ្យមហាទេពធំធំរហូតដល់អង្គការសហគមន៍ជាតិបាទវាដូចជាខ្យល់ធំចឹងដូចការបោកបាចមកអញ្ចឹងគឺថាមានខ្យល់ជាមួយបោកមួយបាទអញ្ចឹងកម្លាំងនៃសម្ពាធឬក៏ការធ្វើបាបរបស់អាជ្ញាធរយួនហ្នឹង គឺมันអាចខ្ទប់ច្រាំង ហើយมันអាចជាច្រាំងមួយខ្ទប់នៅមហានៅនៅនៅរលកបឋមមួយបានទេបងទោះបីទុកបានប៉ុន្តែរលកមកជាសំសំមកតក៏ទុយមានរហូតពេលមានខ្យល់ខ្លាំងបោកបោះមកធ្វើឲ្យបាចសាចមកព្រៀបព្រៀបបងមកនៅទីវាលថ្មទាំងមូលមកគេថាសើមទៅដោយទឹកណាចំណាយទឹករលកបោកមកអញ្ចឹងហើយហើយអាចន័យថា សេចក្តីតស៊ូអត្ថន័យនៃការតស៊ូរបស់យើងវាអាចជ្រួតជ្រាបរៀបចិត្តតើតើតើយុវជនយើងឥឡូវសពថ្ងៃបានជ្រួតជ្រាបខ្លះនៅអំពីសិទ្ធិរបស់គាត់តាំងពីយើងបានផ្សព្វផ្សាយអំពីសិទ្ធិជនជាតិដើមរបស់យើងតើគាត់មើលសន្ទុះរបស់ពួកយុវជនមានច្រើនមានច្រើនរឿងហ្នឹងពេញមានជាបន្តបន្តទាំងយុវសន្តិមាជនហើយជាបរតទូទៅទាំងយុវនារីអត់មិនចាស់និយាយទៅមិនចាស់ប្រុសស្រីបានយល់ដែរ គ្រាន់តែអ្នកណាដែលគ្រប់សេចក្តីខ្លាំងហ្នឹងគឺអាចបញ្ចេញទស្សនៈរបស់គាត់ហើយមានប្រព័ន្ធកោះហើយដែលតខ្លួនរបស់គាត់បង្កើតក្នុងសម្លេងរបស់គាត់ទៅខ្លួនគាត់នឹងគាត់មានសេចក្តីខ្លាំងរបស់គាត់អ្នកខ្លះមិនទាន់មានសេចក្តីខ្លាំងរបស់គាត់តែប៉ុន្តែអបស្ទប់មួយគ្នាដែរបាទគ្នាដោយអបធម្មផ្លូវមនុស្សបាទគឺលើកទឹកចិត្តបាទអ្វីទៅជាជាជារលកនៃអឺ រលកដ៏ខ្លាំងរបស់យុវជនអឺរលកដ៏ខ្លាំងរបស់យុវជនគឺការចំណេះដឹងប្រសិទ្ធភាពរបស់របស់ខ្លួនបាទអឺយន់ទេពប្តីប្រកាសរបស់យុវជន គឺជាចំណុចមួយដែលយើងយើងបានប្រើប្រាស់មកពីលោកដើម្បីផ្សព្វផ្សាយនៅសិទ្ធិសេរីភាពរបស់ខ្លួនណាវាដូចចឹងទេណាបាទបាទលោករបៀបចឹងបងឃើញហូរទេបាទហូរជ្រួតជ្រាបមកសັບផែនដីហ្នឹងគឺថាមានកម្លាំងជ្រុញអត់កម្លាំងជ្រុញជំរុញរុញច្រានណារុញច្រានគឺបងប្អូនយើងនៅបរទេមហាអំណាចធំធំដែលអឺ ធម្មជំនួយទៅដល់រដ្ឋវៀតណាមហ្នឹងខ្ញុំគិតថាប្រៀបធៀបអញ្ចឹងហើយយើងមើលឃើញអញ្ចឹងយើងប្រើប្រាស់មកធ្វើជាការប្រៀបធៀបបាទការតស៊ូរបស់យុវជនយើងបាទហើយជាទីសង្ឃឹមមកពីអឺរលកយើងប្រើចលនារបស់យើងដូចជារលកមហាសាគរអញ្ចឹងបាទរុញបន្តចំណិចអញ្ចឹងរលកមុនរុញរលកក្រោយរលកក្រោយរុញបន្តបន្តបន្តមកទៀតរហូតទៅដល់ច្រាំងហើយបោកជះសត្វផ្សាយហ្នឹង ដើម្បីជម្រាបជ្រាបឲ្យជ្រួតជ្រាបសັບផែនដីគឺថាសັບទាំងប្រតិពីកម្ពុជាក្រមយើងហ្នឹង ទាំងដែនដីសណ្ដោតទន្លេមេគង្គឲ្យបងប្អូនជាបរដ្ឋបានជ្រួតជ្រាបទាំងអស់រហូតទៅដល់រដ្ឋអំណាចនៃអាជ្ញាធររដ្ឋវៀតណាមហ្នឹងបានដឹងអំពីរឿងហ្នឹងហើយធ្វើការបញ្ជូនបន្តដោយអេយ៉ាប័ត្រ ដើម្បីជាសុខដុមរមនារបស់យើងអឺថ្មចង់ចង់ប្រៀបធៀបអំពីផ្ទាំងសេឡាដែលជាថ្មដ៏រឹងមាំបំផុតប៉ុន្តែទីបំផុតត្រូវបានទឹករលោកផ្ដាច់ឆ្នោតឆ្នោតរលាត់คลายទៅជាដុំកំតិចល្អិតល្អយចឹងហ្នឹងអញ្ចឹងណាអឺយើងសង្កេតមើលថាថ្មវាមានកន្លែងខ្លះទៅដាច់ច្រើនកន្លែងខ្លះដាច់តិចហ្នឹងមកពីអីកន្លែងណាដែលមានភាពកំសោបាទ ថ្មនឹងមានភាពខ្សោយគឺមានចំណុចទន់ខ្សោយរបស់វា មានចំណុចគប់រលួយ មាន ចំណុចមិនប្រក្រតីហើយកន្លែងណាដែលនៅរឹងមាំនឹងបង្ហាញពីដូចថាជំហររបស់គេនៅស្អាតបរិសុទ្ធគេមានចិត្តស្អាតបរិសុទ្ធគេប្រកាន់នឹងជំហរត្រឹមត្រូវគេយល់ដឹងនៅពីថាសេចក្តីពិតរបស់ជនជាតិដើមខ្មែរក្រមនេះគឺពិតលហើយទៅមានការបន្ទូលខ້ອຍឲ្យទេប៉ុន្តែកន្លែងណាដែល ណាច្បាច់ទៅអុយនេះគឺថាមិនព្រមទទួលស្គាល់រលកនេះបន្តិចទៅដែរបាទរលកនេះនាំខ្ញុំទៅយើងប្រយ័ត្នទៅកន្លែងនេះបាទអូយចំណុចមិនទទួលស្គាល់ការពិតគឺចំណុចសោយអឺរលកដែលយើងរលកដែលដែលជារលកសពកម្មអសពនិមិត្តឬក៏រលកពិតប្រកបមានន័យខុសគ្នាយ៉ាងណារលកមួយដែលហៅថារលកដោយពិតប្រកបចេញពីសិទ្ធិរបស់គាត់ចេញពីការយល់ដឹងរបស់គាត់មានការលក្ខណៈ រដ្ឋបនិមិត្តគឺជាការផលិតឡើងរបៀបកម្លាំងមួយដែលគេផលិតឡើងចា៎ប៉ុន្តែរលកពិតប្រកបគឺជារលកដែលមានកម្លាំងចេញពីក្នុងបាទខ្យល់បាទបាទខ្យល់ទៅរុញចេញពីយើងប្រើនៅទីនេះគឺថារលកទឹកចិត្តលោកទឹកចិត្តរបស់ជាពរដ្ឋពេលជាពរដ្ឋពេញព្រៀបទៅដោយការយល់ដឹងយល់ដឹងថារឿងនេះជារឿងពិតហើយត្រូវខាងខ្លួនឲ្យធ្វើជារលកពិត លហើយធ្វើឲ្យថ្មនឹងអាចរំលែកសាបទៅបានឲ្យអាចពុះកាត់ទៅជាជំរាបជំរាបអញ្ចឹងណាជំរាបជំរាបអញ្ចឹងអូខេនេះគឺជារលកពិតប្រកបលោកជិញពីទឹកចិត្តលោកជិញពីបេះដូងសង្ឃឹមថានឹងមានរលកពិតនឹងខ្ញុំប៉ុណ្ណាមានជំនឿយ៉ាងពិតប្រកបទៅតាមសន្ទុះនៃការយល់ដឹងហើយនឹងសន្ទុះនៃការប្រែប្រួលរបស់នយោបាយនៅលើពិភពលោកបំរែបំរួលធម្មជាតិគឺថាអ្វីក៏ដោយ មានឡើងហើយត្រូវតែមានចុះតែទីបំផុតគឺផុតនៅក្នុងការពិតការពិតគឺអ្វីទៅជាការពិតការពិតគឺថាខ្មែរកម្ពុជាក្រមគឺជាជនជាតិតាមពិតរបស់គឺជាអង្គតពូជពីដូនតាគេអ្នកកាន់កាប់ទី1នៅទឹកដីដែលអត់ស្ដត់នៅក្នុងបាទអូខេអាអូខេហើយចុងក្រោយមានអីជាជាការដាស់ស្មារតីឲ្យយុវជនក្នុង កម្មវិធីចាសនាចរធម្មជាតិនេះខ្ញុំកណាអ្វីបិទថាជូនព្រះអង្គមកធ្វើដំណើរហ្នឹងហើយក៏ជួយជាការចាប់អារម្មណ៍មួយ បាននឹកឃើញទៅដល់ចលនាតស៊ូរបស់យុវជនហើយខ្ញុំកណាក៏ធ្វើជាការប្រៀបធៀបបានពិគ្រោះសូមអរគុណដែលព្រះអង្គលើកយកនៅវិធានបទនេះដែលគឺជាប្រធានបទមួយពាក់ព័ន្ធជាមួយនឹងធម្មជាតិ ហើយយើងនៅឯទឹកដីកម្ពុជាក្រមយើងក៏ជាចំណែកមួយមនុស្សខ្មែរក្រមគឺជាចំណែកមួយនៃវប្បធម៌ធម្មជាតិរបស់ទឹកដីដែនដីសណ្ឋានប្រទេសរបស់កម្ពុជាក្រមយើងហ្នឹងបាទអញ្ចឹងជាធម្មជាតិពិតប្រាកដដូនតាយើងកាន់កាប់ទឹកដីនោះមុនគេជាអ្នកតពូជពីដូនតារបស់យើងយើងជាអ្នកទទួលនៅគេមកបាត់ហ្នឹងយើងត្រូវតែដឹងខ្លួនយើងថាយើងគឺជាកូនចៅ របស់លេនប្រានកាន់ចាប់ទី1នៅដល់ចន្លោះទៅលេខកុងកាន់ទៀតហ្នឹងចង់និយាយថាចកាពិតហើយរបស់យុវជនរបស់យើងសូមឲ្យមានជំនឿកន្លែងនេះសូមថាការតស៊ូរបស់យើងយើងការតស៊ូនៅក្នុងភាពពិតយើងមិនបានធ្វើជោគជ័យសង្ឃឹមថារលកជីវជនគឺជារលកពិតហើយគឺជារលកដែលចេញមកពីបេះដូងចេញមកពីខ្លួនឯងពិតហើយជាការដំណើរទៅ រកនៅការសម្រេចវាសនាវាសនាខ្លួនដោយខ្លួនឯងហ្នឹងហ្នឹងហើយបានទទួលនៅសិទ្ធិសេរីភាពបានទទួលនៅអផលប្រយោជន៍ដែលជាជនជាតិដើមពិតប្រាកដអូខេនោះទៅជាលំនាំនៃការវិវត្តរបស់អន្តរជាតិបច្ចុប្បន្នអូខេថាអន្តរជាតិកំពុងទៅវិវត្តទៅរកការពិតហើយគេទទួលស្គាល់ជនជាតិដើមគ្រប់ទីកន្លែងដូច្នេះ រដ្ឋវៀតណាមដាច់ខាតត្រូវទទួលស្គាល់ខ្មែរក្រមថាជាជនជាតិដើមអូខេយើងសង្ឃឹមថានឹងបានមកបីមិនពេលនេះក៏ត្រូវតែនៅពេលណាមួយដាច់ខាតត្រូវតែពេលណាមួយរដ្ឋវៀតណាមត្រូវទទួលស្គាល់ចឹងអឺចឹងបានក្នុងពេលនេះគឺក្នុងថ្ងៃអនាគតបើខ្ញុំគណាមិនទាន់ទេក្នុងជីវិតនឹងគឺថាជីវិតយើងក្រោយក្រោយចំនួនក្រោយទៀតចំនួនក្រោយបានទទួលស្គាល់មកការពិតអូខេទទួលស្គាល់រឿងពិតយើងបានផលប្រយោជន៍ត្រឹមត្រូវ ផលប្រយោជន៍ដែលត្រឹមត្រូវផលប្រយោជន៍មិនខ្លាំងខ្លាំងមិនមែនជាផលប្រយោជន៍បោកប្រឆោតដូចសពថ្ងៃនោះទេបាទអូខេអរគុណអីអរគុណចានទៅដល់ក្រុមយើងការតស៊ូពេញបាត់ថានេះអាចរធម្មជាតិនេះគឺមានអត្ថន័យជ្រាលជ្រៅសម្រាប់កម្មជាតិរបស់យើងវាដូចជារលកប្រទេសមិនចេះមានអត់មិនចេះរួញរាណាវាផ្សាយភាយមកទលំទលាយនៅលើថ្មអញ្ចឹង រៀបចំពីកន្លែងទាំងហេតុអីក៏អូខេអរអរគុណច្រើនជូនពរអរប្រិយមិត្តទាំងអស់បានជ្រាបអំពីបញ្ហាហ្នឹងសូមមេត្តាជួយ like ជួយ share ដើម្បីឲ្យដឹងដល់យុវជនរបស់យើងថារលកមហាសមុទ្រនៃរលកដ៏ធំរបស់យើងគឺរលកយុវជនដែលស្គាល់អំពីសិទ្ធិរបស់ខ្លួន ស្គាល់អំពីអត្ថន័យនៃការ